អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបធ្វើ file element ហ្នឹងហើយនៅក្នុងហ្នឹងខ្ញុំក៏បានប្រមូលរូបភាពដែល hero ផ្សេងផ្សេងគាត់ធ្វើ file element ណាហ្នឹងហើយដូចជាខ្វះពីបីប៉ែដូចជាខ្វះអឺ CYD TC SC ហើយនឹង asset ប៉ុន្តែมันជា បញ្ហាអ្នកនរអស់នេះតាមពិតអឺ អឺបើខ្ញុំមើលទៅ អ្នកដែលគាត់ធ្វើ file លំបិតដូចជាមិនជាពិបាកធ្វើទេដោយសារហេតុអីហើយប្រជាទូទៅគេអត់មានដាក់អឺមិនខលើអីទេចឹងនិយាយថាមានដាក់ធាត4នេះអាធាតមានទឹកផងមានដីផងចឹងណាអាធាតពីរចម្រុះគ្នានោះហ្នឹងហើយជាទូទៅ file element 1.5គេអត់ដាក់ចឹងទេព្រោះវាដោយសារវាអត់មានអាធាតទឹកធាតដីលីនេះជា1.5ព្រោះហ្នឹងវាមានតែ1.4 អូខេអញ្ចឹងមុននឹងចូលដល់ការធ្វើ environment ទីមួយគឺយើងត្រូវមាននេះគេនេះពួកអធិធស្ដាប់យុទ្ធភគមនឹងឯភគមជាអានឹងយើងហៅថាកញ្ចប់ចានចុះស្រួលហ្នឹងហើយជាកញ្ចប់ចានដើម្បីដាក់ចូលមកក្នុង hero យើងកន្លែងនេះណានេះកន្លែងនេះហើយយើងមើលតាមប៉ាក់ដែរដោយប៉ាក់យើងជាប៉ាក់ ES អញ្ចឹងប៉ាក់ ES ជាទូទៅត្រូវការគេឧទាហរណ៍ ES ត្រូវការ VAT អញ្ចឹង VAT ES ត្រូវកាយគេ AGI អញ្ចឹងនេះជាធាតឈើ AGI ហើយត្រូវកាយទៀត INT ណា INT water ណាស៊ីសងលើអ្នកទាំងអស់គ្នាលេងទេជាទូទៅ ES អ្វីដែលអ្នកទាំងអស់គ្នា app state គឺយើង ព្យាយាមផ្គុំ file មិនតាមនឹងទៅប៉ុន្តែនេះស៊ីសងលើ player លេងអ្នកខ្លះណាគាត់ផ្គុំផ្សេងពីខ្ញុំអញ្ចឹងណាហ្នឹងហើយហើយមួយទៀតយើងតម្រូវឲ្យមាននេះស្នាសាតនេះគឺយើងទិញនៅកន្លែង NPC ដែលចូលនៅក្រុង សៀងយ៉ាងហ្នឹងហើយរួមជាមួយនឹង goal ណាហើយ hero ដែលត្រូវធ្វើយើងត្រូវធ្វើក្បេះនៅបៃជីងសិនជាមួយនឹង NPC មួយនេះនេះ MC កន្លែងតានេះណាកន្លែងតាប្រាសាទនេះហ្នឹងហើយធ្វើវាចប់ទៅបានវាឲ្យយើងទិញចានឆ្នាំងហ្នឹងធ្វើ file មិនតោះយើងទៅសៀងយ៉ាងបងប្អូនអូខេមក NPC នេះមកយើងមាន goal មានអីគ្រប់គ្រាន់អស់ហើយណាហ្នឹងហើយ អានេះត្រូវការដូចជា800នេះមកមុខវា800អញ្ចឹងយើងមាន6គ្រាប់6គ្រាប់យើងត្រូវការ6ដុំចុះណាអញ្ចឹងខ្ញុំនឹងទិញវា6ដុំនេះណានេះចានយើងត្រូវការប្រើចានពណ៌សនេះអញ្ចឹង program mặt đóng bị đóng bảy đóng bốn đóng hàm đóng mẹ có bé mùi thôi này អូខេអញ្ចឹង6ដុំនេះអ្នកនរណា6ដុំនេះអូភ្លេចប្រាប់ណាហើយកុំសួរខ្ញុំថា នេះបានពីណានេះគឺយើង ចូលលៀងសានឬក៏ដូចជា MP ក៏បានដែរនេះប៉ុន្តែជាទូទៅខ្ញុំចូលលៀងសានគឺមានណានេះយើងបើកមកចេញពីប្រអប់ file element បើ file element នេះនៅពេលដែលយើងបើកវានឹង random វាមិន random វាបើកចំអានធាតុអីគេឧទាហរណ៍ចំអានភ្លើងយើងបើកយកភ្លើងអញ្ចឹងទៅហ្នឹងហើយតោះឥឡូវយើងធ្វើ យើងធ្វើវាមកយើងដាក់ចានចូលភ្លឺនេះផ្លាប់ចឹងមកណាហើយបន្ទាប់មកទៀតបន្ទាប់មកទៀតតែបានដូរមកលបល់ចូលយើងមកដូរធាតនេះយើងដូរពណ៌នេះយើង ដូរពណ៌នេះដើម្បីយកធាតជាទី1នេះវាមានលវ៉ែ1លវ៉ែ2លវ៉ែ3លវ៉ែ4លវ៉ែ5អញ្ចឹងណាអញ្ចឹងយើងដូរយកលវ៉ែ5ជាទូទៅយើងប្រើលវ៉ែ4 ក៏បានយើងប្រើលម្អ5ក៏បានតែលម្អ3លម្អ2អត់ហ្នឹងមិនប្រើទេហ្នឹងហើយឬមួយក៏យើងអាចប្រើលម្អ4បូកលម្អ5ប៉ុន្តែបើលម្អ4បូកលម្អ5វាបានទទួល state or 15ណាទទួល state or 15ហើយពេលយើង repair វាអស់តិចប៉ុន្តែ hero យើងវាមានផ្ទុះលើក្បាលទេជាទូទៅគេដូរលម្អ5សុតហ្នឹងហើយដើម្បីវាមានផ្ទុះលើក្បាលអញ្ចឹងណាលម្អ5មកអឺអ្វីដែលយើងចង់បាន ទីមួយគឺយើងចង់បាន wood ពីរគ្រាប់ណា 1ពីរណាបន្តមកទៀតយកអីគេតាមមេរៀនវាផងតើ water 2ដែរ1 2ណាបន្តមកទៀតយកអីគេអានអឺនេះ VAT VAT ground អឺអត់គ្រប់ដូរម្ដងប្រាប់12អូខេខ្ញុំខ្វះធាតនេះចំនួន2បានគ្រប់ស្មាដូរម្ដង10មើលខ្ញុំមើលសាមអីមើល12មែនចឹងខ្ញុំស្ទើរធាតនេះអាខ្ញុំអាចគុំឲ្យមើលបានណាមិនជាបញ្ហាទេចាំយើងមានធាតនឹងមួយទៀតយើងដាក់ទៅ អញ្ចឹងយើងប្រើតាមលេខរៀងវាមើលសញ្ញារួមវាបាញ់ផងកុំចេះដាក់ឆ្លេឆ្លាស់គ្នាយ៉ាអត់ចាញ់ហ្នឹងហើយអញ្ចឹងយើងដាក់មួយមកបើលេខទី2បើណាលេខទី3បើលេខទី4បើទី5អូខេនៅពេលដែលយើងដាក់វាមកវាបានបានពួកនេះហើយ អញ្ចឹងជាទូទៅខ្ញុំបញ្ជាក់តិចអធិធនេះយើងលេងនេះគឺយើងបាន INT ដែលវាឡើង state INT នេះហើយ state នេះ state នេះគឺ state អឺនេះ state អឺខ្ញុំនិយាយចាញ់អឺ state នេះ VAT ណាហើយចំពោះ state មួយនេះគឺ AGI មូលហេតុអីយើងលេង AGI ដោយសារយើងចង់បានលូតូបានយូរ INT យើងបើឲ្យយើងវៃឈឺតែបើយើងលេង OBS វិញប្រហែលជាអាចបានតាន់ប៉ុន្តែជាទូទៅអ្នកខ្លះណាគេអាប់ OBS ដែរអានេះស៊ីសងលើយើងអ្នកលេងណាហ្នឹងហើយរបស់ខ្ញុំនេះខ្វះមួយគ្រាប់តាមពិតណាបើយើងបានមួយគ្រាប់ទៀតយើងទៅឡើង VAT រួចអីតែនេះខ្វះមួយគ្រាប់ណាដោយសារខ្ញុំស្ទើរដែរខ្ញុំអត់បានរាប់ណា hero ខ្ញុំក៏វាអស់ដែរចាំមើលដល់សុំគេគ្រប់ណាអូខេអញ្ចឹងអានេះជា state របស់វា INT AGI អញ្ចឹងវាអត់មាន VAT ទេតែបាន all 15រួចហើយ តែមួយក្លឹបទៀតវាត្រូវបាន VAT VAT 8អឺ VAT 8ណានេះវាត្រូវបាននេះឡើងទៅលើមួយទៀតប៉ុន្តែដោយសារវាខ្វះនេះណាប៉ុន្តែមិនជាបញ្ហាទេចាំយើងថែតាមក្រោយក៏បានដែរអូខេបន្ទាប់មកគឺអានេះគឺយើងធ្វើហើយហើយអញ្ចឹងខ្ញុំទៅឲ្យអ្នកទាំងអស់គ្នាមើលរូបភាព អូខេអ្នកទាំងអស់គ្នានេះគឺជា file element ES ដែលខ្ញុំធ្វើការពីម្សិលមិញអញ្ចឹងនេះវាឡើង state ពេញហើយនេះគឺ222អញ្ចឹងណានឹងខ្ញុំដាក់ដែរ ES អឺ file element YCR អញ្ចឹងយើងលេងគេអឺអឺភ្លើងគេលេងណាគេលេងភ្លើង2រួមជាមួយនឹង strand 4គ្រាប់ណាអឺ file element សម្រាប់ BS file នេះគេលេង style style ធម្មតាទេគេតឡើងគេឡើង OBS គេ up OBS គេ up VT គេ up strength ឃើញទេអញ្ចឹងគេលេងបែបហ្នឹងអឺសម្រាប់ WB គេលេងបែបនេះណាគេលេង goal 2 AGI 4សម្រាប់ SM អានេះគេលេងទេគេអាចដាក់ឆ្លាស់នេះចឹងបានអាហ្នឹងខ្ញុំក៏មិនជាច្បាស់ដែរអ្នកទាំងអស់នេះអាចព្យាយាមធ្វើតាមគាត់បានណា អឺសម្រាប់ SM នេះគេនេះគេលេង4 42ណាគេលេង42ដូចគ្នា KM គេលេងដូច SM ដែរអឺ BS ក៏គេលេងបែបនេះដែរ EZ 42ដូចគ្នាជាទូទៅប៉វៃតែងតែលេង42អ្នកនរ YCA គឺ42 BC 2តាមពិតបើខ្ញុំមើលទៅណាអ្នកគាត់ធ្វើ file element ប្រភេទនេះដូចជាខ្ញុំធ្វើណាអាហ្នឹងគឺគាត់អត់ចេះធ្វើទេតែពេលគាត់ចេះធ្វើគាត់នឹងដាក់មិនបាច់ដាក់បែបហ្នឹងណាព្រោះជាទូទៅអានេះស្រួលជាងគេហើយប៉ុន្តែបើគេលេងបែបនេះអានេះពេលគេធ្លាប់លេងពីមុនមកអញ្ចឹងគេដឹងអញ្ចឹងណាទាំងអស់គ្នាហ្នឹងហើយអូខេសម្រាប់ BC អញ្ចឹងខ្ញុំមាន ប្រព័ន្ធនឹងរូបដែលខ្ញុំសេះតអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចព្យាយាមធ្វើតាមនឹងបានណា អូខេអញ្ចឹងចំពោះការធ្វើ file element មានប៉ុណ្្នឹងអ្នកនរអញ្ចឹងមានចម្ងល់ហើយអូខេអាចឆាតមកសួរខ្ញុំតាម Telegram ក៏បានតាម Page ក៏បានដែរមិនជាបញ្ហាទេអ្វីដែលខ្ញុំចេះខ្ញុំនឹងព្យាយាមឆ្លើយប្រាប់អ្នកនរអូខេអរគុណបាយបាយ